មានឋានៈរួចរាល់កាលណាក្រុមពិធីការនិពន្ធសំតាមម្ចាស់កំពុងលើធម្មមានឋានៈរួចរាល់កាលណាក្រុមពិធីការនិពន្ធសំតាមម្ចាស់កំពុងលើធម្មមានឋានៈរួចរាល់កាលណាក្រុមពិធីការដែលនិពន្ធសំតាមម្ចាស់ទុំកំពុងលើទុំនឹងវត្តដាច់អង្គចាស់ទ្រង់សម្រាប់លើធម្មទេសនាដោយវិរិយកម្មពីនេះព្រះអាទិត្យក៏បញ្ចេញរយៈថ្មីយ៉ាង ដៅតែម្ដងប៉ុន្តែសតិនឹងទឹកចិត្តបន្ទាប់ដោយមេត្តាករុណាក្នុងគណៈទីនេះ គុំក្រុមវិទ្យាការប្រធានសាខាអបសាទៅការប្រធានគឺជាយមង្គលេអបរាជតបលង្កេសិសេអភិសេកេសាពពុទានងអកបតបមតទុសនាកាតាំងសមង្គលាំងសពពាតាំងសអតិតាំងសកណោសមអតោចារិសុពតេកេណាងកាយ យកម្មังវាចាកម្មังបត្យខិណังបត្យខិណังវនោកម្មังបណៃទីទេនិកាតវានលបន្តទេបត្យខិនេខន្តសាពទេវតាសាពពុទានុភាវេនសាពមង្គលាំងរខន្តសាពទេវតាសាពធម្មានុភាវេនស ទាសាថៃពវន្តទេពវតុសាពមង្គលំរខន្តសាពទេវតាសាពសង្ឃាសទាសាថៃពវន្តទេបាបាញហនិវិរណាបរតសានុពាវេនហន្វាទេសាំងអបតិវេជន់ នប្រជាធិការដើម្បីថ្វាយប្រគេនសម្ដេចព្រះអង្គម្ចាស់ប្រគេនព្រះនិពន្ធព្រះមន្ត្រីសំគ្រប់ឋានានុក្រមជួយទៅខាងមុខជួយទៅខាងមុខជួយខាងមុខបាទជួយជួយជួយខាងមុខបាទជួយជួយជួយទៅខាងមុខកាន់ណាជាកិច្ចបន្តក្នុងគណៈពេលនេះគាត់តែទូព្រះបង្គំចំប្រកាន់អង្គការទូខ្លែងកំណត់ ទៅកាន់ណាគុណដល់តាច់យកចាស់ព្រះគណៈព្រះមេគុណព្រះមន្ត្រីសំគ្រប់ឋានៈក្រម ដែលបានបាត់ជាពុទ្ធសិស្សនិងគលវិថាប្រគិមក្នុងគណៈវិនិច្ឆ័យសូមសេរីសួស្តីកើតមានដល់ប្រជាជនប្រជាធិការមួយលើសូមខ្វាយព្រះរាជសំថាធិការដល់ព្រះដល់ស្ដេចព្រះជាគណៈព្រះមន្ត្រីសង្គមឋានានុក្រមសូមព្រះអង្គមានប្រជជនប្រសាយូរយូរដើម្បីដឹកនាំចាប់នៃពុទ្ធសាសនាពិភពមនីពុទ្ធ តាមដាក់មណ្ឌលឲ្យបានល្អចម្រើនតទៅទៅជាបន្តទៅនេះខ្ញុំចាត់ដាក់សម្រាប់ទូងអាញាទាំងអាញាក្រុមជើងក្រុមទាវព្រៀបទាំងឲ្យចំពោះអំពីលោកជំទាវអុកដាខេមចត្តាមហាបាតិកាលោកផ្ដល់នៅសេរីជួបដៃក្នុងពិធីត្រង់គុណវិញក្នុងគណៈ Thank you.